គឺច្រើនណាណា ច្រើននេះជា ប្រវត្តិសង្ខេបដែលស្មាបាន មួយជីវិតស្មាមកដល់តាមទៅណាឥឡូវនឹងមកគង់នៅនេះជាប់ហើយនៅបើយើងយមចង់ស្នើជីវិតរបស់ខ្ញុំមកប៉ុណ្ណឹងមកអត់ប្រេះចំចំមកណាចាំមកឲ្យការនិយាយណាឲ្យបានច្រើនណាយកទៅចែកគ្នាឥឡូវហ្នឹងចាំប៉ុន្តែឥឡូវហ្នឹងគាត់នឹងជំរាបគេស្មើនឹងមែននិយាយហ្នឹងដើម្បីប្រឡងប៉ះដល់តាណា ផ្ញើតាមប៉ុស្តិ៍ណាហើយបើផ្ញើជាប្រាក់មានបង់ធនាគារមានលេខកុងណាព្រោះអាត្មានឹងឲ្យគណៈកម្មការខាងពុទ្ធមណ្ឌលនឹងបើកកុងទីណាគេថាផ្ញើ direct ហ្មងចូលកុងស្លុកចូលដល់កុងកុងខាងកុងគេហៅធនាគារមេកុងកបាឬក៏ធនាគារជាតិណាបង់ក្រហមណាក៏បានតែផ្ញើទៅនោះគឺទេមកហើយទេមកគណៈកម្មការយុទ្ធទាំងអស់ហ្នឹងឯងទេតាមយល់ថាណាប្រទេសនេះគេផ្ញើលុយមកប៉ុណ្ណេះប៉ុណ្ណេះ នឹងកង់នេះប្រាប់ហើយស្រួលហ៎ក៏រិះចំចំហ្មងហើយមិនវាថ្លៃគឺស្ងើតែម្ដងចង់ឯស្ងើប្រហែលមើលស្ងើដែរគឺយកតែ20ដុល្លារអូយ៉ាងហើយដឹងតែពីដាក់ថឹកចេញងាយទេណាណា20ដុល្លារណាបើដឹងហើយចង់គេដឹងគេដឹងគេដឹងតែមួយលើទៅចង់ប្រហែលប្រហែលទៅអញ្ចឹងណានឹងឃើញឃើញអញ្ចឹងឥឡូូវហ្នឹងតែមុនអាមេរិកគាត់ស្ញើមកជាង10000 គេប្រមូលគ្នាណាយកមកទិញកត់មិញផងមកមើលបើវាផ្ញើមកវាទេឯនេះគេទេមកបាត់ណានេះមានណាហើយអត់ទេបាត់ទេណាគេបាត់ទេគេផ្ញើដល់ទៅដល់ហ្មងពីព្រោះកន្លែងយើងនេះវាជាស្ថាប័នរដ្ឋ ពុទ្ធមនុស្សហ្នឹងគឺថាបានផុតគេហៅថាបានផ្នែកខាងបស្សនាព្រោះនៅក្នុងពុទ្ធសាសនាយើងមានពរៈពីរគឺថាបានខាងគន្ធបរៈនិងវិបស្សនាបរៈហើយថាបានបស្សនាបរៈកើតជាផ្លូវការពីឆ្នាំ1996ហើយដែលអភិវឌ្ឍរីចម្រើនខ្លាំងគឺមកឡើយណាក្នុង94 2000ទេដែលវាមានការវត្តខ្លាំងផ្នែកខាង កម្មវិធីសិក្សាខាងហ្នឹងណាហើយព្រោះសិស្សប្រឡងឆ្នាំនេះប្រហែលជាទាំងចាស់ទាំងថ្មីដែលប្រឡងជាប់បានសញ្ញាបត្រទៅជាង1000នាក់ជាបានជាង1000នាក់ទេចឹងមិនថាកិច្ចការនឹងវាច្រើនអញ្ចឹងណាប៉ុន្តែក្នុងគាត់នឹងស្ថាននៅកន្លែងយើងនេះមានពុទ្ធមណ្ឌល13ជាច្រឡំគ្នាណាពុទ្ធមណ្ឌលបើចេញថាពុទ្ធមណ្ឌលបរណត្រៈនៃព្រះរាជាណាចក្រកម្ពុជានិងពុទ្ធមណ្ឌលក្បាលម៉ាស៊ីនស្រុកខ្មែរ មានពុទ្ធមណ្ឌលមួយទៀតតែពុទ្ធមណ្ឌលខមតុចំណុចខួរសំណំខួរសំណំដាណាលោករៀបចំនៅខាងជើងស្វាយតែស្មាក៏មិនទាន់ដឹងថាវត្ថុបំណងរបស់ព្រះអង្គរៀបចំយ៉ាងម៉េចមួយនៅគឺសរិទ្ធគឺសរិទ្ធជាមួយនៅណែអានឹងអាដល់60វណ្ណនឹងមួយតែហើយមានពុទ្ធមណ្ឌលមួយទៀតដែលកើតហើយបាត់ឈ្មោះទៅវិញគឺពុទ្ធមណ្ឌលមហាសិវដ្ឋាន នៅគូស្ទឹងដែលដឹកនាំដោយលោកអគ្គនាយកហើយនោះអ្នកចំណិតហ្នឹងអចំណិតណែបុត្រវងហ្នឹងណាគឺគាត់បង្រៀនផ្នែកខាងបរមត្ថធម៌ហើយសម្ដេចតង់ទៅតែងតាំងគាត់បែកមួយហៅថាបង្រៀនខាងបរមត្ថធម៌ហើយគាត់ទៅថ្ងៃបរៀននៅទៅមួយហើយនឹងបុត្រលោកបរៀនដូចយើងជុំនៅសាសនាអញ្ចឹងណាមកទៅជុំនៅទៅទៅផ្ទះនេះអញ្ចឹងទៅតែប៉ុណ្ណឹងគាត់ផ្សព្វផ្សាយខាងវធ ចាហើយនៅក្បែរស្មាននោះមានសមាគមហើយសមាគមដូនស៊ីនៅបាសកាកម្ពុជារដ្ឋនឹងនឹងនឹងផ្លែផ្លែណាចុងការទៅវាផ្សេងឲ្យមិត្តចាពួកយើងពួកយើងសវពលសវពលចេញជាជាអញ្ចឹងសវពលហើយគេជាប្រយ័ត្នស្មានដែរថាលោកគ្រូដេកឈឺចាប់ហើយថាឈឺចាប់វិញអី គេយកយើងទៅថតយកទៅផ្សាយកន្លែងគេគេអត់មានមនុស្សសោះហើយយើងអត់ដែលផ្សាយខាងកុំឲ្យគិតអីគេផ្សាយទៅគេយកអ្វីអ្វីមកមកជួយទៅជួយសុខខ្មែរដែរណាគេថាសុខខ្មែរណាខ្វះធ្វើចំនួនហ្មងបានលើចំណេញអានថានឹងកម្មផលរបស់សត្វណាអត់ស៊ីបែបនេះបានអត់ស៊ីទៅឲ្យតែយើងមានសច្ចៈធម៌ធម៌ពិតធម៌មែន នាំអ្នកធ្វើទៅប្រណិប័តទៅប្រគង់ជាស្វ័យជឿឬគល់ទៅជាចេញយកប្រភពណាបានយូរហើយថាប់ដែរចាំបានថាវិបស្សនាពុទ្ធមរបរមត្រៈនៃវិជ្ជាចក្រកម្ពុជាគឺសម្រាប់ប្រទេសខ្មែរដែលខ្មែរយើងទទួលស្គាល់ទៅការរៀបចំកម្មវិធីសិក្សាហើយប្រព័ន្ធគ្រប់គ្រងគឺមានសាខា24ខេត្តក្រុងនៅក្នុងពុទ្ធមណ្ឌលអញ្ចឹងកាលណាបើខេត្តក្រុងនៅចំសាសនាឡើងគឺត្រូវទទួលដំណើរការពុទ្ធមណ្ឌលទាំងអស់ ព្រោះពន្ធបុណ្យជាប្រកាសជាផ្លូវការមិនមែនជាស្ថាប័នឯកជនទេឬនរណាម្នាក់ប្រកាសទេគឺរួមគ្នាប្រកាសប្រកាសហ្មងឥឡូវហ្នឹងពេញខេត្តពេញប្រទេសហើយដឹងពីរៀបចំទាំងអស់ហើយគឺតាមខេត្តនឹងមួយមួយកំពុងតែរើសបន្តបន្តបន្តទៅជាវិជ្ជាមានស្ងល់អីទៀតទេចំណែកដែលតាមសំណុំតរបស់ពុទ្ធបរិស័ទនៅទីក្រុងតេស្ណូនឹងថាឲ្យមក ពីមាត់ព្រះអង្គទៅពង្រៀនខាងសាសនាទៅព្រោះនៅវត្តដែលដែលមានហើយនឹងទីធ្លាប់មានអាចារ្យពង្រៀនដល់លោកទៅបួសទៅអស់មានប្រាថ្នាមកកុសលសិនចឹងបាទគូមកមកពីខាងទួលដែនមីពីគោនោះពីខាងសង្ឃយគោមកពីសង្ឃយគោមកពីសន្តាណាមកភូមណាភូមណាខាង ឡើងវិញទៅឯងមកបែកខាងខាងនោះមានថារីមានទៅជាប់ជាប់ទៅកលយានឹងមានអារីណាមានណែអូរីចិនមានបាទសន្សំទៅមានបាត់ស្ទាប់មករៀននៅកន្លែងនៅរួចហើយបានរយៈម្ដង200ទៅ150នាក់ចាំទឹកតាមណាពួកកន្លែងនេះវាដូចជា កន្លែងក្បាលបាទមកពីខាងនេះផងមកពីខាងស្បូវផងមកពីខាងលិចផងមកពីខាងជើងគឺរៀនមកវគ្គរយៈប្រហែលថ្ងៃ15ថ្ងៃគឺវាគ្នាទៅបរិញ្ញាខ្លីៗអញ្ចឹងសម័យបាផងទៅបានណានៅបានគេចាក់ខ្ញុំកណ្ដាលនឹងបាហោអឺអាតទូស្ដៅអូចាំអត់អាថ្មជាអាថ្មនៃប្រចាំឆ្នាំហ្នឹងសម័យវាកងគឺខែ3ខែ4ចា៎តែពីរខែហ្នឹង គឺថ្ងៃ25ខែកុម្ភៈនឹងវាកងហើយដល់2ឧសភាចូលរៀននេះចា៎ហើយដល់ពេលវាត្រូវការដើរបង្រៀនវិបស្សនាបានតែចន្លោះចន្លោះ2ខែហ្នឹងចន្លោះខែមួយខែហ្នឹងនឹងទៅជើងបើវគ្គបង្រៀនបាននៅចំចន្លោះហ្នឹងហើយទីក្រុងដែលនៅជិតជិតហ្នឹងមាន7ទីក្រុងទៀតតាមបានទីក្រុងអបលិន បកម្មន្តោមោនិតោបតំនៅជុំនៅទីដើមវត្តនឹងវត្តវត្តណាពុទ្ធរៈពុទ្ធសាសនារាំងស្ដីព្រះណូនឹងមានសាខាវត្ត5អូពីព្រោះផលថាប្រាក់ធម៌នេះមានទីកែអតិថាលើជាចាំឆ្លាតវាលើគួរសមដែរបាទ នៅប្រាក់ខនហ្នឹងអូឃើញសភៅដែរតាណាគាត់ហើយឃើញសភៅមួយលោកសរសេរពីសភៅប្រធានណាប្រាក់ខនវត្តហ្នឹងអីចឹងកណាវត្តហ្នឹងអូលោកគាត់ធ្លាប់មានប្រាជ្ញវត្តធំទលានេះវត្តហ្នឹងអូទលាណាបងព្រះធ្វើរួចហើយអស់51ម៉ែត្រ ហកណែឧបឋានសាលានោះរួចហើយអាចដាក់មនុស្សខាងក្នុងនឹងបានជាង5000អូអញ្ចឹងឥឡូវហ្នឹងអត់មានគ្រូចាត់កសាងសាលានឹងសាលាសម្រាប់ណែពលានវិបស្សនានេះមួយទៀតមួយទៀតហ្នឹងអាចដាក់មនុស្សបាននឹងអាចពី600រូបអូ ពិតកប់សម្រាប់បតងគូនោះវា3ហើយអឺអាត្មានឹងតែបើសិនជាវាមានផែនការណាផែនការថានឹងទៅនឹងសំណុកស្មារតីពេលវេលាសរេពេលវេលាគេថាឧទាហរណ៍ថាទៅនឹងវាទៅនឹងយ៉ាងយូរមួយខែណាយើងដាក់ចំប្រឡោះណាសរេផុតឯនេះឯនេះអ្នកណាមកនិមន្តអីស្មាចាត់ឲ្យអធិបតីរងជំនួសការងារហ្នឹង នឹងខ្ញុំចឹងណាចាគេថាបើថាដឹងក៏ដឹងតែឆ្នាំមុនបានងាយស្រួលធ្វើការព្រោះការងារវាការងារនេះការងារសង្គមវាច្រើនពេកណាគឺក្នុងកូនទៅទៅហ្នឹងហ្នឹងហើយបានជាវេលាដល់ចឹងហើយ ហ្នឹងហើយតើណាមានអីខ្ញុំកណាត្រឡប់ទៅវិញជួយតែនិយាយមួយសូមឲ្យពុទ្ធបរិស័ទរបស់នឹងជួយជួយថាមួយឲ្យមានគ្នាមានលៀនប្រហែល អ្នកក៏បានឲ្យយ៉ាងទៅបានរត់រយអ្នកដែរណាអត់ប្រកាសមកមួនព្រះអង្គបាទណាចឹងចឹងថានេះឲ្យមកមួនព្រះអង្គមកមកនិមន្តហ្នឹងដាក់តោទៅសម្ដេចព្រះសង្ឃរាជហ្មងគឺថានិមន្តស្មានហ្នឹងពូស្មានហ្នឹងជាសេនាធិការរបស់លោកផ្ទាល់ខាងវិបស្សនាណាគណៈដាក់ចំទៅលោកហើយលោកមើលហើយលោកមើលទៅលោកកាត់បដោយស្រួលដំណើរការហ្នឹងល្អបដោយមិនលំបាកទេព្រោះខ្លួនឯងមុនមានទី មុនលក្ខណៈឯកជនគឺតឹងណាស់ណាឃើញមានភាពតឹងណាស់តែនិយាយមិនចេះចប់ទេបើមុនក្នុងលក្ខណៈរដ្ឋលឿនហ្មងពួកយើងវាជាសមាជិករដ្ឋនោះណាដល់ដាក់ចំរដ្ឋចំក្បាលម៉ាស៊ីនរដ្ឋក្បាលម៉ាស៊ីនរដ្ឋឲ្យចាត់ការឲ្យបាទណាស្រួលណាស់អត់លំបាកទេងាយហ្មង ដោយសម្ដែងសំលោកសពថ្ងៃលោកចាំទៅប្រទេសក្រៅយើងបាយលោកព្រោះការងាររបស់ព្រះអង្គផ្ទាល់ហើយនឹងរដ្ឋាភិបាលយើងចិត្តដល់ណាហើយដល់ពេលបុណ្យអាត្មាហ្នឹងគឺដាក់ចំគឺថាឲ្យព្រះអង្គសម្ដែងសង្ឃរាជហ្នឹងណាលោកជួយផងចាត់ការឲ្យព្រះអង្គធម្មបស្សនាកម្មធឿននឹងជាមេដឹកនាំបស្សនាទៅជួយបង្រៀននៅកន្លែងនោះបានរយៈកាលមួយខែអញ្ចឹងទៅលោកគាត់ក៏លើកពេលអញ្ចឹងលោកចាក់ចងរដ្ឋាភិបាលងាយងងចេញប្រាប់ លះលហួនតន់ចិត្តហ្នឹងវាធ្វើធ្វើតាមផ្លូវនឹងលះហើយស្រួលជាងអត់លំបាករដ្ឋាភិបាលខ្វះទៅលាគឺគាត់នៅពីមុនបនគេទៅតាក់ទងខាងសម្ដេចនាយកដាក់ទៅនៅព្រឹសដល់នៅព្រឹសមានអីមានហោវធូបាទបានថ្ងៃសម្ដេចសង្ឃស្មានឹងសម្ដេចនាយករដ្ឋមន្ត្រី ជួយចំ5000ដុល្លារឲ្យទៅឥណ្ឌាទៀតគេថាដាក់ចំដាក់ចំក្បាលម៉ាស៊ីនហ្មងក្បាលម៉ាស៊ីនរត់ចុះទៅកន្លែងនាយករដ្ឋមន្ត្រីផងនិយាយណាណាដាក់ទឹកក្រូចវឹងហ្មងពីព្រោះខ្លួនឯងវិបត្តនានៅស្រុកខ្មែរហ្នឹងលោកចង់ដាក់ឲ្យផ្សព្វផ្សាយហ្នឹងហើយដល់គឺត្រូវការអញ្ចឹងអ្នកដំណំរដ្ឋហ្នឹងគឺលះទេវីសាប៉ាសពងងាយមិនលំបាកទេចាច់ព្រាមព្រាមហ្នឹងចឹងហើយអ្នកដែល នៅផងនឹងពួងខ្លះនិមន្តអាត្មានិមន្តមិនចំណាបាននិមន្តមិនចំផ្សេងមួយទៀតពីព្រោះនៅដល់និមន្តនិមន្តគេហៅលក្ខណៈឯកជនដូចជាក្រុមញាតអីចឹងណាវាលំបាកបន្តិចវាមិនមកតាមស្ថាប័នដល់ហើយស្មានហ្នឹងបើសិនជាចង់ទៅណាហ្នឹងមិនថាតែឃើញចង់ទៅទៅរយទេចើតែដាក់ពីសុំទៅលើនោះតែឥឡូវហ្នឹងអាត្មាកាន់ខាខាងបសនាហ្នឹងគឺនិមន្តវិធីការទៅណាទៅណា អាហ្នឹងបានយើងដើរបានយើងវាវាជាមនុស្សម្នាក់ដែលគេថាដើរយើងច្បាប់វាចេញទៅស្ងាត់ស្ងាត់ឈឹងវិញដែរតែគេដឹងលឺទាំងអស់គ្នាណាហ្នឹងចឹងពីព្រោះនៅពុទ្ធមណ្ឌលនេះមានក្រសួង4នៅគ្រប់គ្រងមើលដែនដីនេះណាកាលណាស្មាចង់ចេញចំណាញចឹងទៅស្មាទៅធ្វើពាក្យមួយផ្ញើតាមក្រសួងនោះទាំងអស់ដើម្បីឲ្យគឺ មើលការពីពុទ្ធធម្មរណាស្មោះចេញដំណើរទៅហ្នឹងគឺមើលឲ្យគឺទៅខែស្ទំរបស់ហ្នឹងព្រោះកន្លែងហ្នឹងវាជាមិខំណាមកតាំងនៅតាមខេត្តអញ្ចឹងណានឹងវាធ្វើធ្វើចឹងខ្លួនងាយងាយលះហ្នឹងលើកទៅខាងផ្លូវមុនខាងផ្លូវរត់ទៅខាងផ្លូវលោកណាទៅទៅទាំងពីរហ្មងហើយដាក់មកមេដឹកនាំប្រទេសលះណា ពីព្រោះយើងជាបុគ្គលនេះដែលគេស្គាល់នឹងស្រ័យហើយចំណាំយើងដាក់ចំនោះគឺដឹងថាអ្វីចឹងយើងគេទៅនិមន្តលោកទៅគេចាប់ណាមានដំណងចាប់មកចាប់ទៅចេញទៅមកថាទៅជាបេសកកម្មណាទៅជាបេសកកម្មនឹងគឺធួហើយស្រួលទៀតណាពេលអត់ទៅចេញបានតែម្ដងចឹងហើយដឹងណា អូនឹងថ្ងៃក្រោយគាត់នឹងដឹងដំណឹងមកក្រោយទៅតែវាបាត់ព្រោះព្រឹកមកផងចេះផងណែងទៅបង្រៀននៅប្រទេសក្រៅនឹងស្មានមានម្ដងថាស្មាននឹកឃើញតែប្រទេសដែលស្មានទៅបង្រៀនមុនគេដំណងជាអាមេរិកកាំងព្រោះនិស័យអ្នកស្រុកនៅអាមេរិកកាំងដូចចាប់អារម្មណ៍ពុទ្ធមណ្ឌលតាំងជាងគេក្នុងពិភពលោកចានឹកឃើញចឹងណានឹកឃើញថាបែបរបស់ទីតាំងហ្នឹងហើយដល់បង្រៀនចេះទៅនឹងទៅដល់នឹងយើងធ្វើបង្កើតគ្រូ ព្រោះវិធីសាស្ត្ររបស់គ្រូវិបស្សនាពីមានណាតែណាគេបង្កើតគេបង្កើតបានហើយអ្នកពីរៀនមួយខែគេអាចឲ្យលោកគ្រូទៅរៀនបាន3ឆ្នាំហើយគេចេះថែមថែមយូរយូរទៅគឺខ្លួននៅតំបន់យើងនេះណៃក្រោយទៅគេហៅបដូរពួកបញ្ញវន្តគ្នានៅបដូរសំណាក់និស្សិតបដូរអ្នកសិក្សាទៅរៀនសាយជ្រាវសាសនាព្រះគេមកថាបកកើតបណ្ណាល័យដែរហេតុ ដែលហៅថាប្រទេសក្រៅមកដល់គឺថានៅស្រុកខ្មែរយើងមានអីគឺពុទ្ធនិយមមាននឹងមកមកអង្គុយមើលនៅនឹងជុំនេះរបស់មានអស់ណាអញ្ចឹងណាព្រោះចង់បដូរសំណាក់និស្សិតគ្នាទៅវិញមកដល់ជំនាញមកប្រាថ្នាមានអីវាចំចឹងទេខាងអូស្ត្រាលីនិយាយប្រឹងរហូតដល់លោកតាអូស្ត្រាលីនឹងស្ទាយាមអង្គុយចាំ3ថ្ងៃជាងនៅកម្ពុជាព្រោះលោកតាអត់ត្រូវខ្ទង់មកថាព្រះអង្គ ខ្ញុំកណាតនឹងប្រាប់ឲ្យព្រះអង្គមកមុនឲ្យកណាតដើរកណាតដើរទេព្រះអង្គចរចូលទៅរត់ដល់ហើយតាមរត់ប្រាប់មកកណាតមកកណាតទៅព្រៀមទៅតែចឹងក៏ដើរលាជាវងហើយតែទៅនេះព្រះអង្គចេះចេញចូលចេញចូលបានចឹងពីព្រោះពួករដ្ឋឋានលោកគ្រូទៅប្រទេសគេយួរបានទេព្រោះវិបស្សនាជាមានតែមួយតែចែកបំភ្លឺណា មានការប្រមាថណាមានការដែលដែលសម្បូរបំផុតនៅពីមួយបតោគឺវាក៏មានទាំងមួយបតោស្រីលង្កាក៏មានប៉ុន្តែក៏បានស្ដាប់គ្នាពីមួយនេះហើយដបងដបងនេះជាអង្គលើមិនអត់និយាយខ្មែរទៅមកណាហើយក៏មួយវាបានកបតច្រើនណាស់ជាជាមកជាជាខាងបានពីជាប់បដោតដល់អូ ចឹងល្អចឹងអង្គការនោះគឺនិយាយថាកម្មវិធីជាបន្តហើយដាក់ពីជាជាទាំងពីរអឺប៉ុន្តែសូត្រធម៌សូត្រអីឆ្នាំទៅនៅក្នុងប្រយោជន៍របស់យើងទាំងអស់ដែរហ្នឹងហើយបាទពីបាទពីបាទយ៉ាខ្មែរយើងមិនសូវចំណាប់ណារៀនពូបលទិញគឺទៅយើងច្រើនបងគាត់ទុំដីខ្លួនតែស្មាវាអង់ខ្សោយអង់គ្លេសហ្នឹងហ្មង ព្រោះវារៀនដែរតែវាមិនជាប់ណាវារវល់កដៅព្រៃច្រើនទីចុះមើលមួយឆ្នាំមួយឆ្នាំដែរទៅនៅពេញហ្នឹងណាខេតនេះមួយខែខេតនេះកន្លះខែខេតនេះ10ថ្ងៃហ្នឹងវានៅជាមួយនឹងមហាជនហ្នឹងសំខាន់ទៅគុំសំខាន់ទៅស្រុកដល់អត់ធប់មួយឆ្នាំមួយឆ្នាំតាមរសារហ្មងតែចឹងអង់គ្លេសហ្នឹងវាមកបាត់ មកបាត់សាស្ត្រាចារ្យប្រើព្រះបរទេសខ្វះខាតតែបើភាសាខ្មែរសម្បូរប៉ុន្តែយើងសិស្សខ្មែរទៅនឹងហ៊ានទៅបរៀននឹងសិស្សខ្មែរភាសាខ្មែរបាទពីពីទៅចំដែរចាំតែវាមកខុសគ្នារបស់ភាសាអូអញ្ចឹងយើងមានខ្មែរយើងណាជំនាញខាងវ៉ប្រែណា តើខ្ញុំដំណើរចង់ជួបព្រះអង្គវិញតើមានពិភពសង្ឃណាដែលនៅវិវត្តអាណាឡោមស្ដីវត្តលង្កាស្ដីវត្តបន្ទុំស្ដីចេះបានអង្គលេខខ្លាំងណាតើមានអាចនាំពីអង្គអីចឹងទៅជាជាជំនួយរបស់ព្រះអង្គអូតើចឹងណាតើហើយមុនមិនទៅត្រូវ ឲ្យយកសំភៃវិប្រតិបត្តិហ្នឹងត្រូវជាអង់គ្លេសហើយអូតែតាមបណ្ណាគឺបច្ចេកវិទ្យាអូអញ្ចឹងគឺក្របខ័ណ្ឌគឺត្រូវពីពីទៅទីមួយគឺជាអ្នកបកប្រែភាសាបរទេសដែលប្រកែហើយទីពីរគឺស្មារៀបចំជាសភៅស្រេចជាភាសាបរទេសបរទេសខ្មែរមកទីបរទេសអូខ្មែរទីបរទេសចឹងបាទ តាមមើលស្មាតទៅជាងមុនបកហើយណាគឺខ្លួនឯងបានទៅវិញជួបទឹកជួបដីគាត់ខែមុនខែមុននេះមានទូអមេរិកនេះវាយកវត្តប្រេស្លូនោះដាក់ជាមន្ទីរទេសចរជាទីកន្លែងសម្រាប់ប្រកាសសម្រាប់ទីសាក់គេថា នៅសហរដ្ឋអាមេរិកនឹងមានវត្តទីដែលជាវត្តត្រឹមត្រូវតាមលក្ខណៈពុទ្ធសាសនានៅប្រទេសកម្ពុជាគឺវត្តពុទ្ធការ៉ាមនៅទី2ហើយនឹងវត្តដែលពុទ្ធសាសនារាត្រីនៅទីក្រុងប្រេស្ណូមានអាទិត្យនឹងទីដែលធំជាងគេហើយមានផ្នែកខាងវប្បធម៌ឬជាខ្មែរនឹងត្រឹមត្រូវគ្រប់គ្រាន់ ក្នុងមួយឆ្នាំមួយឆ្នាំហ្នឹងមានពួកទូរីខាងអាមេរិកខាងទីណាចេញជាភាសាអង់គ្លេសហ្នឹងណាក្នុងមានមួយអង្គដែរប្រឡាក់ខ្លួនឯងលោកជាអង់គ្លេសដែរហើយលោកតថ្ងៃទៅប្រជុំសន្និបាតអីនិយាយទៅភាសាបរទេសលោកធ្វើប្រាក់អាត្មាឲ្យលោកទៅជួយខាងអង្គការអេតណាប្រឡាក់នៅដើមបរទេសនឹងលោកក៏ប្រឡាក់ផ្ទាល់ហើយសប្តាហ៍ខ្ញុំរៀននៅមហាវិទ្យាល័យដែរ ប៉ុន្តែគាត់ទទួលមានធម្មតាព្រះអង្គជាសាវកទេព្រះអង្គមានមានសម្បាននោះថាព្រះសាបានហើយប៉ុន្តែគាត់ថាផ្នែកខាងកម្មដ្ឋាននេះវាលំបាកគឺអ្វីដែលមិនបានយល់ស្គាល់ខ្លួនណាគឺគេមិនងាយស្លាប់បានដោយហេតុអីដែលហេតុអ្នកដែលចេះបួសព្រះជាសានោះមិនដែរប្រតិបត្តិធម៌ ព្រោះដល់យកធម៌នឹងទៅនិយាយនោះជាការប្រែទៅទៅជាខុសចឹងបានស្មាសប្ថ្ងៃនឹងស្មាព្រមភាសានឹងមួយប៉ុន្តែស្មាមានមួយអង្គនៅជាមួយសប្ថ្ងៃគឺលោកគេថាបើសិនជានេះឲ្យលោកប្រឹងនេះណាគឺពួកលោកសប្ថ្ងៃនោះពេលណាបរទេសមកជួបកំលោកហើយលោកចេះកម្មដ្ឋាននេះប្រឡងប្រណាជាប់ទៀតបើសិនជាយកប្រហែលជាឲ្យមួយអង្គនឹងទៅអញ្ចឹងណាហើយនឹងមានកូនសិស្សខ្លះជាកុហកពោះ ប្រសងនៅវត្តយើងនេះអត់កាន់ប្រាក់ចាចាចឹងតមានវិយុរចាណាមកថាទៅចឹងទៅដាក់រវត្តមក4នាក់អីចឹងទៅណា4នាក់ចឹងទៅដើម្បីកាត់ចែងការងារស្មើឬយកទៅនោះឬយកសុទ្ធតែអ្នកចេះកម្មដ្ឋានហ្នឹងហើយបើភាសាបារាំងមានទៅវិញណាមាននៅគ្រូពេទ្យនៅបារាំងប្រកែបារាំងហ្មងព្រោះតែបារាំងគាត់ប្រកែសំនៀងហ្នឹងព្រោះគាត់ចេះទាំង ទាំងសមាធិហើយចេះទាំងជាសាវរាដុកទ័រនឹងវិធីការមានការមានបារាំងខ្លះយកអ្នកបារាំងមួយទៅឥឡូវអង់គ្លេសគឺច្រើនអូស្ត្រាលីក៏អង់គ្លេសហើយគាត់អង់គ្លេសដែរបារាំងអង់គ្លេសដែរតែជំនាញគាត់បារាំងអង់គ្លេសគាត់ចេះដែរតែជំនាញបារាំងហើយបើព្រះអង្គមួយនោះធ្វើការជាមួយពួកអន្តៈមួយបទទេណា ណានោះគាត់លោកចេះអង់គ្លេសអង់គ្លេសណាអង់គ្លេសធម៌លោកចេះអញ្ចឹងចាំមើលអញ្ចឹងនេះចាំអាត្មាលោកខំបុកណាខំបុកហើយចាំមើលអាត្មារមនុស្សដែលចេះខាងវិបស្សនាហ្នឹងព្រែជាសិទ្ធិអង់គ្លេសណាហើយឲ្យវាយដល់ពេលនេះទៅទៅក្តីមិនទៅក្តីក៏ក៏ផ្ញើទៅណាផ្ញើទៅឲ្យឲ្យបានយល់ចូលចិត្ត ទៀនមានគេចង់សុំព្រែដែរហើយមួយនេះគេសុំព្រែគោលការណ៍ទៅជាភាសាបារាំងហើយដល់គាត់យកមកមើលគាត់ថាដូចជាមិនចន់ចំអ្វីដែលយើងចង់និយាយណាគាត់វាប្រកែបារាំងគាត់ថាវាមិនចំវាមិនចំកន្លែងយើងចង់និយាយយ៉ាងណាវាក៏បានដែរយើងភាសាយើងមកប្រើជាមួយនឹងធម៌យ៉ាប់ដែរណាយ៉ាប់ដែរយើងថាវាមិនវាមិនជ្រៅវាមិនចំអានេះណាវាមិនទីចំខុសដែលយើងចង់និយាយណាព្រោះស្មានហ្នឹង ធម៌ដែលត្រូវនិយាយស្ដីនឹងគឺមានលក្ខណៈច្រើនជាងគឺថាអ្នកនិយាយធម៌តាមហេតុគុណប្រតិបត្តិធម៌ហ្នឹងណាយើងនិយាយចេញមកយើងយើងនិយាយឲ្យចំរឿងរបស់គេអាហ្នឹងបានគេយល់ដល់បានហើយដល់ភាសាអង់គ្លេសគេនៅ work តាមអាត្មាក៏មិនទាន់ដូចថាតែកាលណាដល់ពេលមានជំងឺមកវាត្រូវមិនទាន់ចាក់ឆ្នាំទេគេត្រូវ ពិនិត្យមើលស្ថានភាពរបស់រូបសិនតើរូបហ្នឹងរូបអីទៅប្រកបហើយត្រូវប្រើឆ្នាំណាចំយ៉ាងណាវិញសាសនាដូចនេះគឺថាមុននឹងយើងនិយាយពីអីមួយវាតទៅយើងមើលមនុស្សណាមើលចរិតមនុស្សមនុស្សហ្នឹងវាទីខាងអីគេធ្វើយ៉ាងអីហើយយកធនណាដាក់ទៅឲ្យគេចម្រើនទៅប្រការណាគឺមានហើយ ធម៌មួយធម៌មានពីរធម៌មួយគឺថាសម្រាប់សាធារណជនហើយមានធម៌មួយទៀតសម្រាប់ជំនាញរបស់បុគ្គលហើយហើយអរអ្នកចេះយ៉ាងលឿនរបៀបអញ្ចឹងពិបាកបាក់និយាយណាណាអញ្ចឹងគិតទៅចេះមើលហោមិនទៅប្រកែទេឲ្យល្មមល្មមទៅទៅព្យាយាមទៅរៀននៅនៅក្នុងឲ្យចេះល្មមនោះឲ្យចេះទៅឲ្យគេទៅរៀនល្មមទៅពីព្រោះតែអាត្មាឃើញមានរឿងខ្លះដែល ស្មាស្លាប់ដាប់លោកគ្រូសមីធូនៅប្រទេសអង់គ្លេសហើយនឹងអ្នកបកប្រែខ្មែរម្នាក់គឺថាលោកពយល់វែងតែអ្នកនិយាយបានខ្លីហើយគឺបច្ចេកថែមទៀតចឹងបានន័យថាអ្វីដែលលោកចង់និយាយឲ្យយើងយល់គាត់ស្ដាប់ទៅគាត់យកសង្ខេបបន្តិចទៅទៅលោកស្ដាប់ខ្មែរប្រមាណហ្នឹងអញ្ចឹងអ្វីអ្វីដែលលោកនិយាយហ្នឹងវាមិនអស់ទេ ពីព្រោះលោកវាមានលោកឃើញហើយលោកឃើញហើយលោកយកទៅថាហើយគ្នាថានោះវាខំតែលឺវាមិនដែរឃើញអានោះវាវាប្រវាយអញ្ចឹងណាតែបានស្មាតផងថាបើស្មាតទៅនោះស្មាតសង្វាត់បង្រៀនអ្នកដែលចេះនិយាយភាសាបរទេសនៅនោះឲ្យពិសេសវិញ ណាឲ្យពីយល់ដឹងទៅជាមួយសភើនឹងយល់ហើយវាយកពីយល់ល្អមកណាអានឹងទៅណាអានឹងតម្រង់ល្អផលលើកទាំងមកទៅស្មានឹងបានតែមើលសភើទេនិយាយនឹងអង់គ្លេសអូបាយបានតែមើលសភើមើលសភើបានច្រើនទេថាយើងនឹងនឹកឃើញទេបានតិចតិចតិចដើរតាមផ្លូវតែការអីថាកម្មការទេ តែត្រូវទៅមុខទៀតណាលើឆ្នាំលើឆ្នាំក្រោយព្រោះស្មាផឹងចឹងជាមកតាត្រង់ទៅលើទៅទៅលើដល់ឆ្នាំក្រោយនឹងទៅទៅអាចយកទៅតាតានេះរឿងរាយខោអានមួយចឹងតើសត្វហ្នឹងបើមានអ្នកណាបារាំងដាក់បារាំងហើយអ្នកណាមកអង្គនេះឲ្យគ្រូខាងអង្គនេះរៀនមានមួយអង្គអង្គនេះមានមានលោកដុកទ័រម្នាក់បារាំង អត់ច្បាស់នៅគុំដូចមានព្រោះតែទៅវាជាទីអ្នកទៅហ្នឹងទេពីពួកយើងទៅអញ្ចឹងណាណាអង់គ្លេសអញ្ចឹងទេណាបរាំងឲ្យបរាំងមួយទេជាយកសិទ្ធិអ្នកអញ្ចឹងទៅយើងយកណាអាខំសំយកលោកនៅតាមវត្តមានមានតែចិត្តពីព្រោះបញ្ហាទី1គឺបន្ទុកខ្លួនសិលធម៌អរិយាប័ត្រអ្នកវិបស្សនា គឺខុសផ្សេងពីអរិយាបទអ្នកអត់យល់កណ្ណាយល់ទេអាណារឿងហ្នឹងដែលអាត្មានិយាយថាយើងទៅដឹកនាំគឺមិនឲ្យឲ្យទីរិះគន់បាទបាទមកយល់ទេយើងតាមមករសែនទៅថតមកទេហើយមើលសុំរសែនណាបានមកអត់ទីអូខ្ញុំមកឡើងទៅសុខបងអត់ទីមិនបាន